អូខេបាទសួស្តីអ្នកនរគ្នាបាទនៅក្នុង page បាទបានខ្ញុំបាទរយៈដោយសារសើបានផុសហើយឥឡូវខ្ញុំបង្ហាញបងប្អូនអំពីបានការដាក់ខ្មុំ នៅចំការពោតហ្នឹងនេះចំការពោតជ្រោណាបាទក្នុងទន្លេ បាទផុសពីនៅទន្លេហើយពោតឆ្ងាយបាទពោតគេដាំច្រើនមែនតើណាចឹងការចំខ្មុំ ពឹងផ្អែកសំខាន់ បាទទៅលើប្រភពផ្កាបាទអញ្ចឹងបើសិនជាគ្មានប្រភពផ្កាច្រើនគ្រប់គ្រាន់ទេគឺការចិញ្ចឹមឃុំនោះគឺវាបាទវាមិនជោគជ័យទេ បាទអញ្ចឹងគឺត្រូវការប្រភពផ្កាហើយនិងទឹកដមបាទអញ្ចឹងណាបាទបណ្ដាយព្រឹកនេះគឺខ្ញុំបាទហៅភាសាអង់គ្លេសហៅ shock បាទ ថាវាភ្ញាក់ផ្អើលបាទបងប្អូនមើលនេះបាទនៅសឹងគ្រប់ទូទាំងអស់បាទយើងមើលទៅសឹងគ្រប់ទូទាំងអស់បាទសិតតានេះមេអំបៅខ្មោចខ្មែរយើងណា បាទខ្មែរយើងហៅថាមេអំបៅខ្មោចភាសាភាសាអង់គ្លេសគេហៅ Honey Hunter បាទមានន័យថាអ្នកប្រមាញ់ទឹកខ្មុំនេះ បាទអញ្ចឹងតើវាមកចូលមកក្នុងទូ បាទវាសម្រុកចូលទៅតែម្ដងបាទវាសម្រុកចូលទៅក្នុងទូគឺធ្វើម៉េចបានបឺតបន្តិចបន្ទួយទៅអស់ចិត្តហើយបាទអញ្ចឹងមានអីរួទេបាទខ្មុំតិចងាប់ទៅបាទខ្មុំតិចងាប់ហើយបាទចង់ចិត្ត20ហើយបាទនេះបាទឥឡូវបងប្អូនមើលគ្រប់ទូទាំងអស់អូអានេះមានពុលបាទគ្រប់ទូទាំងអស់សិតតែមានអាមេបើខ្មោចទាំងអស់ អូអានេះពុលខ្មុំពុលហើយ5ពុលហើយខ្មុំអត់ទៅមុខទេអត់មានពុលទេបាទកន្លែងនោះមិនប្រហែលជា10 20ក្បាលអឺកន្លែងនេះក៏ច្រើនក្បាលដែរបាទងាប់ទៅជានេះអស់ហើយសាកសពអស់ហើយបាទនេះ2 3ក្បាលដែរខ្មុំពុលហើយបាទខាងនេះក៏ច្រើនគួសមដែរនេះបាទហើយជាជាង10ក្បាលដែរ បាទអញ្ចឹងកាលណាវាមានសត្រូវច្រើនក៏វាមិនសូវជាជោគជ័យដែរបងប្អូនបាទនេះមានបើខ្មោចអញ្ចឹងយើងមើលទៅ ក្នុងចំណោមជិត20ទូហ្នឹងគឺមានអឺសឹងគ្រប់ទូបាទដែលមានបញ្ហារឿងការប្លន់ទឹកឃុំបាទអំពីមេអំបៅខ្មោចណាបាទអូខេចាំមើលខ្ញុំបើកមើលទូយ៉ាងម៉េចបាទតើមិនបើកទូនេះគ្រាន់តែយើងមើលពីខាងក្រៅ ថាតើវាសភាពយ៉ាងម៉េចណាបាទឥឡូវចាំមើលខ្ញុំបើកទៅក្នុងទូបាទតើមើលវាយ៉ាងម៉េចបាទវាឡើងឬក៏វាចុះដង្ហើមចង្រិតមើលមាននៅហួរដែរនៅហួរនៅហួរតិចតិចប៉ិនដឹងត្រូវប្រហែលតនិចទេនេះ vậy vậy với cái đồ miền tình địch hôi hồn con ngon rồi đó ngon quá nha à, vì cái bông hổ mình rút lụt tới đó nha yeah. អូអត់ដល់ងាប់ផងនេះបាទនៅនៅផ្ទឹកផ្ទឹកកន្លែងតាទីទៀតអូសចេញទៅបាទនេះបងប្អូនបើមកពេលថ្ងៃយើងមើលមិនឃើញនេះតែបើមកពេលយប់បានឃើញបាទនេះអ្នកប្រមាញ់ បាទខ្មុំហ្នឹងអត់ຕົកទេដោយសារតែវាមានពុលបាទចាំឥឡូវខ្ញុំយកវាទៅវិញហើយបាទយើងមានមេអំបៅខ្មោចពេលយប់បើមើលឃើញហ្នឹងហើបាទពេលថ្ងៃវាអត់យើងអត់ឃើញពីច្រើនមកពេលយប់អូមកបាទនេះបាទមេអំបៅខ្មោចមកពេលយប់មេទេតែហើប៉ះបន្តិចប៉ះមួយខ្មុំខ្មុំចាប់ជាប់នៅហឹមហឹម មិនបាទវាមកពេលយប់ហើយបកាច់បកាច់បាទតែមានសត្រូវច្រើនអញ្ចឹងវាចាប់ដើមមករោមបាទរោមមករុននឹងជ្រិតនោះនោះស្លាប់ស្លាប់ នេះឃុំតិចងាប់ហ្នឹងស្លាប់អត់ឃើញស្លាប់អានេះតដាក់ស្អីខាំងកុំឲ្យវានេះតែមិនចឹងទេមេមិនបើរំខាន